ខ្លួនយើងហើយធ្វើត្រូវឬក៏មិនត្រូវមិនមែនអ្នកដតីធ្វើឲ្យយើងកើតទេគឺខ្លួនយើងទៀតក្នុងការធ្វើអញ្ចឹងបានញាតិយងពុទ្ធបរិស័ទអញ្ជើញមកហ្នឹងការសិក្សាតាមរយៈភ្នែកនេះគឺពូកែណាស់ណាដែលមានចំណេះដឹងមកតាមរយៈភ្នែកហើយនឹងចំណេះដឹងមកតាមរយៈតិចនេះបើនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធគឺតាមរយៈត្រចៀកហ្នឹងគឺកម្ពូលលេខ1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 នៃពធតេតងទៅក្នុងកិច្ចដែលញាតិយោពុទ្ធបរិស័ទត្រូវបានបំពេញនៅតេខិណានុបទានអញ្ចឹងញាតិយោពុទ្ធបរិស័ទបានជ្រាបអំពីការឲ្យណាដែលទៅជាណាតេខិណានុបទានហើយខុសពីការឲ្យទានផ្សេងទៀតតេតងទៅក្នុង បដិគាហាកៈដែលបរិបូរទៅដោយគុណមានសីលគុណជាដើមហើយនឹងម្យ៉ាងគឺទាយិកាណាងឧទ្ទិសេននេះណាប៉ុន្តែយើងមិនសូវទាយិកាឧទ្ទិសេននេះឃើញតែអាចារ្យណាងឧទ្ទិសេននេះវាឃើញទាយិកាណាងឃើញតែអាចារ្យណាងយើងវិព្រោះកូនចៅប្រុសស្រីខ្លះអត់ចេះឧទ្ទិសបន់ផងហើយបើសិនជាយើងអត់ចេះឧទ្ទិសអញ្ចឹង សង្ឃឹមលើអាចារ្យទៅមិនរួចអ៊ំណោះភាគច្រើនយើងត្រូវតែយល់ដឹងហើយការឧទ្ទិសហ្នឹងមិនតតែញាតយមចេះឥទៀងពោញាតតៃណាងឬក៏ទៀងណូអីទេគេថាគឺតម្កល់ចិត្តថាបុណ្យដែលយើងបានធ្វើនេះសូមសម្រេចដល់អ្នកដែលមានគុណដែលបានធ្វើកាលកិរិយាទៅឬក៏ញាតណាប៉ុន្តែយើងអត់ទេនៅក្នុងកិច្ចឧទ្ទិសហ្នឹងរវល់រឿងផ្សេង ចឹងហើយបានយើងត្រូវស្ដាប់ថាតើតេខេណានុពទាននៅត្រង់កន្លែងណាហើយឧទ្ទិសនៅត្រង់កន្លែងណាដែលយើងឲ្យត្រូវពេលយើងរវល់រឿងផ្សេងដែលមិនមែនជាតេខេណាទៀតហើយយើងគិតថាអូអានឹងសម្រេចវាមិនសម្រេចបានទេចឹងនៅក្នុងទឹកចិត្តដែលយើងបានបំពេញហើយនេះលើកបំកុសលដែលយើងបានធ្វើហ្នឹងចឹងហើយបានតែក្នុងខណៈពេលដែលយើងឧទ្ទិសត្រូវតែតម្កល់ចិត្តដោយល្អ រឿងអីផ្សេងផ្សេងទៀតគេសម្រាកសិនប៉ុន្តែយើងមិនអញ្ចឹងទេភាគច្រើនរហូតដល់តោងគ្នារញ៉េរញ៉ៃទៀតគេថាឧទ្ទិសអានឹងមិនមែនជាកិច្ចឧទ្ទិសកិច្ចរញ៉េរញ៉ៃអានឹងមិនមែនកិច្ចឧទ្ទិសទេណាពេលព្រោះយើងវាអត់លះបង់អានឹងកើតថាលះបង់កើតមកពីអីថាមកពីមិនយល់អវាទដែលព្រះអង្គទ្រង់ប្រកាសសម្ដែងថាអ្វីជាតេខេណានុបទានអញ្ចឹងបានញាតិជោមពុទ្ធបរិស័ទអញ្ជើញមកហ្នឹង ញាតិញោមញាតិញោមយកភ្នែកមកមិនចឹងណាភ្នែកពីរចុះតិចគេយកមកដែរអញ្ចឹងបានការស្ដាប់ពធមិនមែនត្រង់កន្លែងថាស្ដាប់ដើម្បីបានបុណ្យតែម្យ៉ាងទេពីព្រោះការស្ដាប់ពធដើម្បីចម្រើននៅចំណេះដឹងប្រសិនបើយើងស្ដាប់ពធត្រឹមតែយកបុណ្យបានថាកិច្ចដែលយើងធ្វើនៅខុសគឺនៅតែខុស ចឹងណាអត់អាចកែទៅជាត្រូវការទេពីព្រោះយើងស្ដាប់យល់បំយើងមិនមែនស្ដាប់យល់ចំណេះដើម្បីទៅអនុវត្តការងាររបស់យើងទេប៉ុន្តែក្នុងពធដែលព្រះអង្គសម្ដែងមិនមែនឲ្យស្ដាប់យកបំទេគេស្ដាប់ចូលចំណេះហើយដើម្បីទៅអនុវត្តពីព្រោះបំវាសម្រេចមកពីការអនុវត្តការប្រព្រឹត្តត្រឹមត្រូវល្អបានសម្រេចជាបំហើយដូចជាតេកិណានុប្រទាននេះគឺអញ្ចឹងគឺយើងត្រូវស្ដាប់ថា តែអ្វីជាតេកេណានុប្រទានហើយការឧទ្ទិសគឺការឧទ្ទិសបែបណាអញ្ចឹងអ្វីណាដែលមិនជាប្រយោជន៍យើងគួរលះបង់ទៅយើងគួរលះបង់ពីព្រោះដែលលះបង់បានមិនបានមិនមែនអ្នកដតីតែលះបង់ឲ្យយើងបានទេគឺខ្លួនយើងហើយធ្វើត្រូវឬក៏មិនត្រូវមិនមែនអ្នកដតីធ្វើឲ្យយើងកើតទេគឺខ្លួនយើងទៀតក្នុងការធ្វើអញ្ចឹងបានយត្តយងពុទ្ធបរិស័ទអញ្ជើញមកហ្នឹង ការសិក្សាតាមរយៈភ្នែកនេះគឺពូកែណាស់ណាដែលមានចំណេះដឹងមកតាមរយៈភ្នែកហើយនឹងចំណេះដឹងមកតាមរយៈតិចនេះបើនៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធគឺតាមរយៈត្រចៀកហ្នឹងគឺកម្ពូលលេខ1ដែលត្រូវទទួលនៅចំណេះដឹងរហូតដល់លោកកតរៈតាមរយៈត្រចៀកណាតាមរយៈតិចបើនិយាយពីពាក្យមគ្គ1 បើអត់តិចគឺអត់បានសម្រេចទេមកគឺសោតាបតិមៈកចិត្តនឹងតាមរយៈតិចគឺស្មើនឹងការស្ដាប់គេចំណេះហ្នឹងរហូតដល់លោកគាត់តរៈបានតាមរយៈស្ដាប់ហ្នឹងចឹងហើយបានអរូបព្រំមិនអាច មានសោតាបតិមៈកើតឡើងបានទេពីព្រោះវាអត់មានវត្ថុគឺស្ដាប់គឺតិចចុះយើងញាតិយើងមានតិចដែរមានអញ្ចឹងទៀមទាយកចំណេះតាមតិចនឹងបានឬក៏អត់បាន តាមតិចហ្នឹងសំខាន់តិចយើងពីរហ្នឹងប្រើអញ្ចឹងឯងយើងស្ដាប់ដូចជានៅក្នុងពេលហ្នឹងអញ្ចឹងដោយសារពេលវេលាខ្លីអត់បានលើកជាបញ្ហាអីទេគាត់ថាដូចញាតិយោមអញ្ជើញមកហ្នឹងញាតិយោមមិនអញ្ជើញមកបងបំពេញបន់តេកណានុប្រទានខួបគម្រប់100ថ្ងៃនៃអបាសិកាធីហេតអញ្ចឹងណាអញ្ចឹងពេលដែលញាតិយោមអញ្ជើញមកទាំងការស្ដាប់ពធឲ្យមានចំណេះដឹងការស្ដាប់ ហើយក្នុងការដែលអញ្ជើញមកហ្នឹងត្រូវតែសិក្សាក្នុងកម្មវិធីបុណ្យនេះឲ្យកើតការសង្វេគនៅក្នុងចិត្តរបស់ខ្លួនឯងដូចដែលខ្ញុំគណៈអាត្មាភាពលើកមកហ្នឹងណាឲ្យគណៈគណៈអត្ថាធិប្បាយហ្នឹងគឺទិសដៅសំខាន់មិនមែនប្រយោជន៍ដល់អ្នកណាទេគឺប្រយោជន៍ដល់ញាតិញោមអ្នកស្ដាប់នេះ តែដែលស្ដាប់ទៅស្រាប់តែដូចជាជានៅសោនេះគឺក្រាបទូសួរព្រះអង្គអញ្ចឹងដែលព្រះអង្គសម្ដែងនៅក្នុងបិដកលេខ51ហ្នឹងណាដែលកាលចារតនាមកមិនអញ្ចឹងថាបបិទ្ធព្រះអង្គដល់ចម្រើនតើទានឲ្យខ្ញុំព្រះអង្គឲ្យនេះត្រូវតែសម្រេចទៅដល់ញាតឬបានព្រះអង្គថាមនាព្រាមទៀនហ្នឹងមិនមែនសម្រេចទាំងអស់ទេសម្រេចខ្លះមិនសម្រេចខ្លះអញ្ចឹងបើយើងឮថាសម្រេចខ្លះមិនសម្រេចខ្លះ ហើយតើថាកើតនៅក្នុងកន្លែងដ៏សមគួរបានទទួលបានកន្លែងដែលមិនសមគួរទទួលមិនបានទេអញ្ចឹងបើយើងនៅជាមនុស្សនេះតើយើងនឹកសង្ឃឹមតេខេណាទានដែរអត់អាហ្នឹងហើយដែលជាចំណុចមួយដែលសិក្សាបើលំបាកយ៉ាងហ្នឹងណាក្នុងការឧទ្ទិសវាងាយហើយសັບតែយើងនៅមានជីវិតអឺមិនអីទេចាំតែពេលស្លាប់ទៅកូនអញធ្វើបន់ឲ្យហ្នឹង អានឹងយើងចិត្តចឹងវាព្រោះកូនខ្ញុំឡើងចេះតិចណាបើមានកូនក៏មានចៅបើមានចៅក៏មានសម្លាញ់ខ្ញុំធ្វើឲ្យឲ្យទៅបើសិនទៅអាកន្លែងផ្សេងក្រៅពីបរតតូវិជីវកៈប្រែតបុណ្យតេកណានៅប្រទេសណាទៅជួយរួយឃើញណានៅយានឹងស្ដាប់មិញកាលម្ចាស់រតនីមកមិញឬក្នុងជានោះសោនេះតែទូសួរព្រះអង្គឲ្យព្រះអង្គដោះស្រាយមិញតែបើទៅកើតឯកន្លែងនោះក៏សំអីបានកំណត់ជាមនុស្ស ក៏តិកេណានុបទានទៅមិនដល់ដែរបើសិនគេសួរយានញោមថាហេតុអីបើបុគ្គលនឹងកើតជាមនុស្សហេតុអីបានតិកេណានុបទានទៅអត់ដល់មកយានញោមឆ្លើយជិះមកស្ដាប់ពធឡើងចេះតិចក្រេហើយហើយធ្វើបនតិកេណានុបទានហ្នឹងក៏មិនចេះតិចបនដែរហើយទៅចូលរួមគេហ្នឹងក៏រាប់ពាន់បនដែរមកឆ្លើយកន្លែងហ្នឹងជិះមកថា ដែលដែលមកកំណើតជាមនុស្សហើយញាតឧទ្ទិសឲ្យនឹងវាអត់បានហ្នឹងណាបានន័យថាដូចញាតញោមនៅរាល់ថ្ងៃញាតញោមដែលដឹងថាញាតណាឧទ្ទិសបន់ឲ្យយើងដែរអាអត់ដឹងទេបានវាអត់បានហ៎មកពីឲ្យមិនដឹងហ្នឹងបែរវាអត់បានហ៎សូមតែសូមតែញាតញោមនៅនេះហើយនឹងញាតរបស់ញាតញោមនៅស្រុកខ្មែរអញ្ចឹងចា៎ ហើយបើញាតិញោមធ្វើបន់នេះណេះយើងអត់មានទំនាក់ទំនងទៅទេយើងធ្វើអញ្ចឹងទៅសូម្បីតែអ្នកស្រុកខ្មែរដឹងតែយើងធ្វើដែរអត់ហើយសាប់យើងថាបន់ដែលខ្ញុំបានសម្រេចចូលឲ្យមានដល់បងប្អូនខ្ញុំអ្នកស្រុកខ្មែរតើអ្នកស្រុកខ្មែរបានបន់ដែរអត់បានទេពីព្រោះក៏អត់ដឹងថាយើងធ្វើបន់នៅនេះទេហើយក៏អាចបានដឹងថាគាត់ចែកបន់ឲ្យយើងដែរអញ្ចឹងវាមិនអាចសម្រេចទៅបានដល់អ្នកនឹងទេបន់នោះ វាមិនមែនតែឲ្យតែយើងឲ្យទេបំវាចូលទៅអ្នកដតីមិនមែនទេណាមិនមែនរត់ចូលទៅដូចស្អីផ្សេងទេអញ្ចឹងអាកន្លែងហ្នឹងគឺជាចំណុចមួយសម្រាប់យើងសិក្សាថាបើមកបបនហ្នឹងគឺបានអាក្តីចំណេះដឹងមួយថាអញ្ចឹងគឺអាត្មាអញសាងសេចក្តីល្អឲ្យហើយប្រឹងបំពេញបុណ្យកុសលឲ្យហើយជាសម្បត្តិដ៏ប្រសើរសម្រាប់ខ្លួនយើងយើងយកអត់បដែតបដាយទេហើយក៏អត់មានទន្ទឹងរង់ចាំអីដែរ អានឹងដែលដែលថាចំណេះដឹងកើតអំពីការស្ដាប់ពធនឹងក្នុងចំណែកតេកណានោះទៀតស្ដាប់រឿងរ៉ាវហ្នឹងមែនគិតថាបានជាតេកណាទៀនហើយអញ្ចឹងប៉ុន្តែចំណេះដឹងត្រង់កន្លែងហ្នឹងដែលយើងត្រូវសិក្សាឲ្យកើតអានឹងគឺជានៅចំណែកមួយហើយឲ្យទៅជាធម្មសង្វេគខ្ញុំសង្វេគណាបុណ្យកុសលរបស់យើងហ្នឹងដែលណាបានចំណែកដល់ប្រសើរបានយើងយើងត្រូវ សិក្សាក្នុងចំណែកហ្នឹងអញ្ចឹងទៅហើយនឹងមួយទៀតដោយដែលលោកចាស់បានសម្ដែងមកអញ្ចឹងអញ្ចឹងយើងរៀនខ្លួនយើងយ៉ាងម៉េចឲ្យទៅជាទាយកាហ្នឹងក៏ទិសេននេះនេះអង្គជាតេកណានៅប្រធានទី2នេះពីព្រោះយើងអ្នកដែលនៅមានជីវិតជាកូនជាចៅក្នុងកិច្ចតេកណានុប្រធានយើងមានកិច្ចតែ2ទេមិនមានកិច្ចដល់3ទេដែលលោកចាស់លើកឡើងតេកណានុប្រធានប្រកបដោយអង្គ3ប៉ុន្តែយើងអ្នក ជាញាតដែលត្រូវធ្វើហ្នឹងគឺមានកិច្ចតែពីរគឺឲ្យដល់អ្នកមានសិលហើយនឹងឧទ្ទិសពេញបរិបូរទៅជាតិធិណាទានរបស់យើងហើយអញ្ចឹងនិយាយពីរឿងខ្លួនយើងគឺឧទ្ទិសអញ្ចឹងយើងត្រូវតែស្ដាប់ឲ្យច្រើនថាកាលពីមុនអាត្មាអញមិនបានស្ដាប់ពធអត់តាន់ចេះឧទ្ទិសទេប៉ុន្តែឥឡូវនេះស្ដាប់នៅចំណេះដឹងការឧទ្ទិសបានហើយ ចឹងពេលដែលយើងធ្វើក្រោយក្រោយឬក៏បន្តពីទៀតយើងធ្វើយើងចាំអ្នកណាឧទ្ទិសឲ្យឬក៏ចាំអាតាអាចារ្យនាំឧទ្ទិសឲ្យបានយើងចេះឧទ្ទិសយើងយមរាល់ថ្ងៃបើមកកូនអ្នកណាអ្នកឧទ្ទិសចាំលោកអាចារ្យនាំឧទ្ទិសឬក៏យើងឧទ្ទិសខ្លួនឯងភាគច្រើនឧទ្ទិសខ្លួនឯងឬក៏ចាំថាតាមអាចារ្យតាមក្រោយរាល់ថ្ងៃរាល់ពេលរាល់ដងទៅពេលបំពេញបនណា គឺត្រូវតែអតិអាចារ្យនាំក្តីមិននាំក្តីបើគាត់នាំជារឿងរបស់អាចារ្យនាំប៉ុន្តែគឺត្រូវតែតម្កល់ចិត្តខ្លួនឯងមួយឲ្យមមទៀតក្នុងការឧទ្ទិសហ្នឹងក្នុងការឧទ្ទិសត្រូវតែចេះដឹងខ្លួនឯងកន្លែងហ្នឹងចឹងឯងបានវាសម្រេចជាប្រយោជន៍ក្នុងការស្ដាប់ពធវាមានតម្លៃក្នុងរយៈពេលរយៈនឹងស្ដាប់ពធកន្លះម៉ោងឬក៏មួយម៉ោងគឺបានចំណេះក្នុងកិច្ចដែលយើងត្រូវធ្វើបំពីព្រោះយើងមានតួនាទីក្នុងការបំពេញមិនមែននៅថា ខ្ញុំទម្លាប់មកពីមុនយ៉ាងម៉េចប្រពៃនេះខ្ញុំមកពីមុនយ៉ាងម៉េចខ្ញុំនៅដែរអញ្ចឹងបានន័យថាចំណាយពេល1ម៉ោងកន្លះម៉ោងដែលស្ដាប់ពធនេះវាអត់ប្រយោជន៍ប្រយោជន៍អីទេចំណេះអត់កើននៅក្នុងចិត្តកាលណាបើចំណេះហ្នឹងវាឲ្យកើននៅក្នុងចិត្តយើងហើយការងារធ្វើគឺអត់ប្រសើរទៅមុខទេគឺនៅតែដដែលបើមិនដដែលមានតែថយក្រោយទៀតហ្នឹង នៅវាអត់ទៅចម្រើនប្រសើរថាពេលក្រោយទៅតែប្រណិតជាងនឹងទៅតែយល់ដឹងជាងនឹងទៅតែប្រសើរជាងនឹងគឺអត់មានហើយក្នុងសាសនាព្រះអង្គព្រះអង្គសម្ដែងសរសើរអំពីបញ្ញាជាសម្បត្តិដ៏ប្រសើរព្រះអង្គអាចបានសរសើរអ្វីដល់ទីជាកំពូលជាងសម្បត្តិគឺបញ្ញាទេអញ្ចឹងបញ្ញាសួរថាកើតមកពីណាហើយញាតិញោមចេះទាំងអស់គ្នាបញ្ញាសតាមយៈបញ្ញា បញ្ញាកើតមកពីការស្ដាប់បើយើងនិយាយពីក្នុងលោកនេះបានថាចំណេះកើតមកពីការស្ដាប់បើញាតិញោមបានស្ដាប់ក៏អាចបានចំណេះកន្លែងហ្នឹងដែរហើយប៉ុន្តែក្នុងពធលោកថាសុទ្ធតាមរយៈបញ្ញាបញ្ញាបញ្ញាវាស្មើនឹងចំណេះដឹងគេណាបញ្ញាយើងនិយាយសាមញ្ញគឺចំណេះដឹងគឺវិជ្ជាវិជ្ជាក៏ឈ្មោះរបស់បញ្ញាញាណក៏ឈ្មោះរបស់បញ្ញា ឃើញទេចៅឈ្មោះអញ្ចឹងអាការចេះហ្នឹងគឺជាឈ្មោះរបស់បញ្ញាការមកពីការស្ដាប់ដូចយើងស្ដាប់ពេលហ្នឹងទៅថាអូពីមុនអញធ្វើបន់ទេកណានៅព្រានអត់ត្រូវអត់ចេះអត់ទឹះឥឡូវដល់ពេលលោកសំដែងពីការអត់ទឹះថ្មអញត្រូវតែតាំងចិត្តតម្កល់ចិត្តខ្លួនឯងអាហ្នឹងឯងដែលហៅថាបានចំណេះមកពីការស្ដាប់ហើយដល់ពេលមួយទៀតចិនតាមយៈបញ្ញាកើតមកពីការត្រេះរិះដូចក្នុងខណៈខ្លះក្នុងធัวខ្លះក្នុងចំណុចខ្លះយើងស្ដាប់ទៅអត់តយល់ អញ្ចឹងយើងយកពាក្យហ្នឹងយើងយកអត្តន័យសេចក្តីហ្នឹងទៅពិចារណាអញ្ចឹងដល់តែពេលយើងពិចារណាដូចយើងខ្ញុំអញ្ជើញទៅសាលាអញ្ចឹងពេលគ្រូបញ្យលស្ដាប់ហើយអត់យល់អត់តាមបានអញ្ចឹងយកសុមេរៀនហ្នឹងទៅអានអានហើយអានទៀតគិតហើយគិតទៀតយូរទៅយល់ឬក៏មិនយល់បញ្ញាដាក់ចិន្តាមយៈកើតមកពីការ ត្រេះរិះពិចារណា ដូចយើងស្ដាប់ពធនឹងអញ្ចឹងចំណេះកើតមកពីការត្រេះរិះការពិចារណាមួយទៀតអញ្ចឹងមិនមែនស្ដាប់ហើយចោលទេណាពធដែលយើងស្ដាប់ទេមិនមែនថាជាប់ហើយប៉ុនហ្នឹងសំដែងប៉ុនហ្នឹងជាប់ហើយជាប់ហើយគឺជាប់ដែរបិទវាដូចកញ្ចក់អញ្ចឹងមិនមែនបាត់ចឹងទេ យកទៅពិចារណាហើយនេះបានព្រះអង្គទ្រង់ប្រកាសសម្ដែងពាក្យហ្នឹងកន្លែងហ្នឹងហើយនេះបានព្រះអង្គទ្រង់ប្រកាសសម្ដែងយ៉ាងហ្នឹងហើយក៏ធូរក្នុងចំណុចហ្នឹងហើយនេះបានមានពាក្យអត្តន័យហ្នឹងអញ្ចឹងយកទៅត្រេះរិះពិចារណាបានវាកើតការចេះដឹងអានេះដកនឹងនេះចៃនឹងនេះចេញអានោះចឹងហ្មងពីព្រោះបានមកពីការស្ដាប់បានមកពីការត្រេះរិះពិចារណាហើយអញ្ចឹងក៏ទៅជាបញ្ញាមួយទៀត ថ្នាក់ភាវនាមយៈបញ្ញាអញ្ចឹងដឹងតាមការពិតចឹងទៅហ្មងអញ្ចឹងពេលដែលគាត់នៅឃើញថាកិច្ចនេះត្រូវធ្វើយ៉ាងនេះគឺអត់ត្រូវបានពិចារណាទេគឺត្រូវតែដឹងថាត្រូវតែធ្វើយ៉ាងនេះបានត្រូវធ្វើយ៉ាងនេះអត់ត្រូវដឹងអញ្ចឹងទៅតែម្ដងអាហ្នឹងឯងដែលជាបញ្ញាចម្រើនដោយការចំណេះដឹងដែលយើងសិក្សាអញ្ចឹងអញ្ចឹងឯងបានក្នុងកម្មវិធីបន់ត្រូវឲ្យមានការសម្ដែងពធយោយើងមិនមែនគ្រាន់ថា